មានទៅជួយយើងអរឲ្យចិត្តចិត្តព្រះទេដល់ឲ្យញោមជួយឲ្យមានប្រសិទ្ធភាពអើធ្វើមិនបានអូនមិនតាន់មកដល់ហើយខ្ញុំសូមចែកចូលមកខាងខាងខ្ញុំខាងមុខហ្នឹងគេជាពិសេសគឺម្ចាស់ដើមគុណអឺឈ្មោះតកូសហ្នឹងឲ្យបានច្រើនមកហ្នឹងអឺខ្ញុំចែកមកខ្ញុំខាងមុខមកមកដល់នេះមកចិត្តចិត្តគ្នាមកយកចិត្តចិត្តគ្នាមកអឺចិត្តចិត្តគ្នាមកយក ហើយសូមគួរដល់ដល់គ្នាហើយជាខ្ញុំខ្ញុំឲ្យដើម្បីបើឱកាសឲ្យខ្ញុំមកក្រោយអញ្ញាសូមជើញខ្ញុំចូលមកខាងក្នុងរោងបុតនេះដើម្បីយើងចាប់តាមស្ដាប់នៅសេចក្តីប្រកាសរបស់គណៈកម្មការដើម្បីប្រកាសលទ្ធផលបណ្ដាបណ្ដានេះណាហើយសូមជើញខ្ញុំចាំរងចាំលទ្ធផលទាំងក្រោយខ្ញុំណាសូមគុណចាស់គ្រូនិមន្តសូមសូមសូមផ្លាស់អរិគុណបន្ទូសិនសូមផ្លាស់អរិគុណបន្ទូសិន នៅតែខ្មៅជាពិសេសគឺញញុំស្រួលអេយ៉ាបាត់ដល់បាត់ដល់ហើមមួយមួយសិនចឹងណាហើមមួយមួយសិនហើយទុកឲ្យក្តៅតិចយើងយើងមានផ្លឹកមានអីបាក់ដាល់ដាល់ហ្នឹងហើយមានអីធ្វើដល់ខ្ញុំសំខាន់គឺផ្លូវចិត្តសំខាន់គឺផ្លូវចិត្តខ្ញុំដើម្បីឲ្យវាស្រួលតតយកដល់ហើមមួយមួយមួយមួយអរស្រួលសិនដើម្បីសម្រួលអារម្មណ៍ជាពិសេសគឺហត់ពីការនៅហត់ត្រូវការ បទល្ហោងធំធំមួយមួយមួយហ្នឹងណាដើម្បីឲ្យវាសម្រួលអារម្មណ៍គេសូមជើញយកមកចូលមកខាងក្នុងនេះដើម្បីចាំរួមចាំអឺប្រសិទ្ធគឺអាប្របាក់ក្នុងបែបក្រៅអឺណែសូមជើញខ្ញុំចូលមកក្នុងនេះខ្ញុំមានកៅអីគួយកៅអីមានខាតោមហើយទឹកផ្លូវមួយសម្រាប់ទីចូលខ្ញុំទឹកផ្លូវមួយសម្រាប់ឲ្យខាងខ្ញុំគួយកៅអីហ្នឹងទឹកផ្លូវមួយសម្រាប់ខ្ញុំចូលមកអឺប្រហោងប្រឡោះគឺប៉ុណ្ណឹងដើម្បីឲ្យខ្ញុំចូលមក đây cái xong chơi nha, ờ, ba ba ba ba không ba không một cái món là ba mà hàng không đi không này à, cái xong ប៉ុណ្ណឹងគណៈកម្មការហើយប្រសង់រៀបចំសូមអរគុណចាស់ភារាភារាគ្រប់ព្រះអង្គនិមន្តឡើងមកតោកនៅរោងកលនេះទាំងអស់អង្គទៀតណាសូមនិមន្តមកទាំងអស់អង្គដើម្បីស្ដាប់ទទួលការវេទានរបស់ញាតិញោមសូមគុណចាស់និមន្តមកខាងខាងក្នុងនេះដើម្បីទទួលនៅការវេចង្ហាន់វេវេចង្ហាន់ទានសូមនិមន្តទៀត យកមកមកហើយចាក់លើជួយបងឡើយចាក់លើគេចង់មកបាច់គុំដែរព្រោះឥឡូវឥឡូវចាស់ដល់ពេលព្រោះអូតោះនៅផ្កាប្រកាសហើយហើយទៅបែអ្នកផ្សេងណាជួយជួយចាស់ចាស់ហើយទៅបែអូចូលទៅសោកសាំសោកបានយ៉ាងណាជំនួនជំនួនហ៎អូចាំទៅចាំទៅ no, ha habido que le cortan las manos. A mí, a mí sano. A mí, a mí trae. Te han con trae, con trae, con trae, con trae. Hay, hay que hacer las con. Hay que hacer អឺបើចឹងកម្មកម្មវិធីពេលវេលាក៏ឈានមកដល់ហើយហើយអញ្ចឹងគឺករណាសុខគុណអឺចាប់បាយសង្គម និមន្តទៅកាលណាព្រះអង្គដែលមានវិរៈនៅក្នុងឱកាសពេលនេះសូមរតនីនិមន្តមកកាន់អាសនៈដល់សំគូរៈសម្មារតនីសូមអនុគមសម្រាប់តនីនិមន្តបាទ ហើយជំរាបតាញាតយើងបានជាតិថាឥឡូវយើងដល់ពេលវិធានពេលវេលាដែលយើងទៅបំពេញនៅបិណ្ឌកុសលរបស់យើងហើយយើងសូមញាតយើងសម្បត្តិគ្នាដើម្បីប្រកបអារម្មណ៍ដើម្បីតាំងកាយវិច័យទាំងអស់គ្នាហើយមានរបៀបរៀបរយដើម្បីទទួលដងយកនៅកុសលរបស់យើងបាទឥឡូវដល់ឯងអញឃើញថាសบายនេះទទួលបិណ្ឌកុសលម្យ៉ាងធំហើយឥឡូវដល់ដល់វេនេះជាកិច្ចប្រកបនឹងទៅធំថាទៀត ចឹងសូមតាំងចិត្តទាំងអស់គ្នាដើម្បីខិតខំគ្រប់គ្រងយកក្នុងប្រសិនលៀនមានគុណបាទអញ្ចឹងយើងប្រកបក្នុងកម្មវិធីនឹងមានទូបាត់សមាសខាសង្ខេបដូចតទៅបាទសូមគោរពជួយទាំងអស់គ្នាសូមអនុមោទនាកាន់មួយកាន់មួយយកកប់អត់លឺអត់លឺណាលឺលឺតតតតពុទ្ធ Tịch tê pa tô pa Tê sang ca lê tham mang sang khang Tê ta tê năng Cùng là quan ta Anh cha mây Anh cha tê ca răng Tăng an ta យាខ្ញុំកម្មណាសូមសូមជាចំពោះនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ដោយគ្រឿងមានទាននឹងធូជាដើមនេះតាមអីសេចក្តីចម្រើនតាមបីជាប្រយោជន៍តាមបីសេចក្តីសុខ ដល់អ្នកក៏មានគុណទាំងឡាយមានមេត្តាបិតាជាតាមផងដល់ខ្ញុំព្រះករុណាផងមកតាជាអង្វែងទៅហងណាតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធ វតារន្តោសម្មាសម្ពុទ្ធាសម្ញមោតាសក្កវតាអរហតោសម្មាសម្ពុទ្ធាសានិកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា មានអង្គព្រះកំមានព្រះពាអង្គនងព្រះអង្គជាព្រះអរហន្តប្រសាទត្រង់ព្រះទាំងនៅញេយតទាំងពួងដោយប្របៃចំពោះព្រះអង្គអនមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡាយតិពិសោអកវិយអរហង្គសម្មាសម្ពុទ្ធអូវិញជាចរណសម្បណ្ណោសុគតោលោកវិទូអនន្តរោរិសកម្មសារតិសាន អេវមង្គលសានំពុន្ធោបកវេតិតាំងអរហារិគុណសង្យន្តតាំងពុទ្ធទាំងសេរសានៈមានពុទ្ធ កម្មអ៊ីមេសង្ការេអភិបោចញ្ញមិស្វាកតោកវតាធម្មោសន្តតិកោតាលិកោអេ បាសេកោអបញ្ញេកោបញ្ចន្តាំងវេតិតាំគោវិញ្ញោអិតិតាំងស្វាខាតាតិគុណសង្ឃតាំងគំមាំសិរសានមិនមានវិតញ្ញចធម្មមាំអិមេសត្ ការអភិកោចយេមីសុបតិបណ្ណាកវៈគុណសាវកសង្គមអនុបតិបណ្ណោកវៈតោសាវកសង្គមយេយបតិបណ្ណោកវៈតោសា កសាំមីទេបទេបានណោភគវតោសាវកសង្ឃោ ពីទាំងចន្ទតារិទ្ធបុរិសយោគានិអន្តបុរិសបំកាលាអេសពកវតោសាវកសង្គោអាមណៃយោបាគុណៃយោតេកេណៃយោអញ្ចនិការណៃយោអនន្តរង្គបញ្ញាេតាំងលោកាសាទេតាំងសុបតិ tê pan na con na sang yết tăng sang khang sẽ là sang nam mê mê thanh cha sang khang mê sang ta đê Jaya mi kham som namaskar lực hạt tham sẽ say bằng cung con trang bay một lời lòng ប្រយោជន៍ថាសូមបុណ្យកង្កោសាលឲ្យបានដល់យើងខ្ញុំ ហាពេញផោស្មាធារានឹងចរសាកំទូលេងសូមឲ្យកំចាំងបងបណ្ណាំគុណទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្ដីអន្តរាយកំបីមានដោយកំឡាំអានព្រាបញ្ញាលានជាប្រធានកងបញ្ញាសីមានសម្បត្តិសាងក្នុងលៀងវង អវិគុណអ្នកមាសកាហើយរតនាប្រសើរគួសូមអានិសង្ឃនោះដាក់ដល់ឋាននិព្វានយល់អឺ សម្ងាត់សូមញាតិញោមទាំងអស់គ្នាបាទអឺដើម្បីនឹងសម្រួលនៅអេរិយាប័តគឺមានរួមសម្រួមដោយកាយវាចាចិត្តដើម្បីនឹងសមាទាននេះគឺសូមទាំងអស់គ្នាបាទដើម្បីនឹងមិននឹងវេនៅកឋិនទានសម្រាប់ប្រពៃណីប្រសង់បាទសូមញាតិញោមតាំងចិត្តដើម្បីនឹងសមាទាននេះគឺសូមទាំងអស់គ្នាបាទសូមអនុមោទនាឧបការសៈ មយ៉ាងផន្តេវិសុងវិសុងរខណថាយៈអេសារណេណាសហបញ្ចសីលានិយចាមៈទុតិយំពេមយ៉ាងផន្តេវិសុងវិសុងរខណថាយៈអេសារណេណាសហ បញ្ចសីលានិយចាមៈតាតេយំពេមយំផន្តេវិសុងវិសុងរខណតាយៈទេសារណេនសហបញ្ចសីលានិយចាមៈ នមោតតៈកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតតៈកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតតៈកវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ ណាមោតាសាភៈកវេតោអរហតោសម្មាសម្ពុទ្ធាសាណាមោតាសាភៈកវេតោអរហតោសម្មាសម្ពុទ្ធាសាណាមោ តហੰបរមង្គកិច្ឆាមិបុញ្ញសារណង្គកិច្ឆាមិធម្មង្គបរមង្គកិច្ឆាមិធម្មសារណង្គកិច្ឆាមិសង្ឃហੰបរមង្គ កច្ចហាមិសង្ឃានសរណំកច្ឆាមិទុតិយំបេពុទ្ធហံសរណំកច្ចហាមិទុតិយំបេពុទ្ធហံសរណំកច្ឆាមិទុតិយំបេតហមំសរណំកច្ចហាមិ ទុតិយាមពេធម្មំសារណំកេឆាមិទុតិយាមពេសង្ឃំសារណំកេឆាមិទុតិយាមពេសង្ឃំសារណំកេឆាមិអតិយាមពេពុទ្ធិហំសារណំកេឆាមិ តតិយំពេពុទ្រាំសរណំពេឆាមិតតិយំពេធម្មំ สารนังเกจามิปัตยัมเปธรรมังสารนังเกจามิปัตยัมเปสังเกหังสารนังเกจามิปัตยัมเปสังเกหังสารนังเกจามิติสารนังเกหัง parikonan panate pata wiryamyakni sakapateng amati jiyami panate pata វេរមណីសិក្ខាបទាំងសមាទិយាអតិនិទានីវេរមណីសិក្ខាបទាំងសមាទិយាមិអតិនិទានីវេរមណី កាមេទុមិច្ឆាចារាវិរៈមនីសិក្ខាបទាំងសមាទិយាមិកាមេសុមិច្ឆាចារាវិរៈមនីសិក្ខាបទាំងសមាទិយាមិ សាវិទាវិរៈមនីសិក្ខាបតិអង្គសមាធិយាមិមោសាវិទាវិរៈមនីសិក្ខាបតិអង្គសមាធិ សុរាមេរយៈមច្ចបមាតដ្ឋានាវិរៈមេនីតខាបតេងសមាតិយាមិ

តាទុកੰកតវាបមតិនិច្ចកលੰតាមរហេតពេងសីលេនទុកតੰយន្តេសីលេនភោគសម្បត្តិសីលេននុតੰយន្តេតស្មាសីលੰវិសោធិយេ សាធុសាធុតើយើងបន្តវេទេញាតិញោមយើងប្រកាសឈ្មោះញាតិញោមសិនញាតិញោមត្រមតិចយល់ណាអឺមានតែការត្រមទេដែល ដែលអាចដំណើរការទៅមុខបានស៊ូត្រង់ស៊ូត្រង់តិចទៀតអឺសេចក្តីអត់ធ្មត់ជាតបៈធម៌ដ៏ប្រសើរណាតែញាតិញោមខំអីអត់ធ្មត់តិចខំដល់ខំដល់ឲ្យត្រង់តិចទៀតបានញោមអូខេសូមជើញឲ្យពុទ្ធចាស់វិយធម្មោគឺថាអាននៅអឺសម្បត្តិបុណ្យរបស់ញាតិញោមដែលចូលចិត្តត្រៃយ៉ាងណាខ្ញុំសូមនិមន្តអានអត់មកអត់មក biasanya biasanya Oke, karena sebelum masuk ke berat kecil kita, ស្ការព្រះអង្គគ្រូអតិជនសវណ្ណបញ្ញោព្រះអង្គគ្រូធម្មធិរោព្រះអង្គគ្រូរកតសីឡោនិងព្រះអង្គនិមន្តពីកម្ពុជាក្រោមព្រះអង្គបាត់វិនិយោហើយសេចក្តីគោរពអូបងចៅតិកាយកចៅតិកាវត្តនៅកម្ពុជាក្រោមវត្តសេរីកដាលអូអូចៅតិកាក្មេងខ្ញុំណា អូមិនឆ្លាតខ្ញុំឆ្លាតអូអូអូអូអឺចឹងអបធិបអឺសូមសម្បានពោញាតិញោមទាំងអស់ដែលជឿថាញាតិញោមចេះតែស្លឹងភ្លាភ្លាតកាលណាអានណោះអូអានចំនួន ត្រៃទាំងអស់ហើយនឹងចំនួនញាតិញោមដែលបានចូលរួមដែលបានលទ្ធផលយ៉ាងណាអឺបជីនៅក្នុងស្មាហ្នឹងមិនបងថាអឺពីផលមិញទេយំ560បើព្រលឹមឡើងមកទល់ម៉ោងនេះ190អូញាតិញោមញាតិញោមខ្លះក៏ថាអញ្ជើញទៅក្រោយទៅក៏យ៉ាងណាពេកពេលណាត់គាត់អូសេចក្តីអាណត្តិរបស់គាត់នោះកើតទៅជាសទ្ធាជ្រះថ្លា គាត់រត់មកចូលប្រៃថែមហើយដល់គាត់មានប្រសាអញ្ចឹងទៅអាត្មាហ្នឹងគាត់ផ្ដួលឲ្យដើមទ្រូងខ្ញុំអូអូអឺត្រេកអរជាមួយនឹងសទ្ធាជ្រះថ្លារបស់ញាតិញោមអូញាតិញោមក៏ជ្រះថ្លាហើយសំជាមួយនឹងការតស៊ូរបស់គណៈកម្មការហើយនឹងប្រសង់នៅទីនេះញោមអូហើយដោយព្រះអង្គបាន ជំរាបញោមលោកអាចារ្យក៏សូមអភ័យទោសញាតិញោមមានតកាអភ័យទោសប៉ុណ្ណោះហើយធ្វើសារការសន្យាយូរបំផុត2ឆ្នាំទៀតញោមបានត្រាច់ជាស្ថាពរប៉ុន្តែឆ្នាំក្រោយប្រហែលជាបានល្អជាងនេះឆ្នាំក្រោយសង្គមថាបានតកដាញោមណាច្បាស់មកទៀតមិនយូរទេសូមនឹង ជំរាបជូនញាតិញោមតែម្ដងប្រកាសឈ្មោះញាតិញោមយើងទាំងអស់ដែលបានមានសក្ខាជ្រះថ្លាចាប់អ្នកផលនៅទីនេះទី1គឺលោកលំសឿននឹងក្រុមគ្រួសាររបស់គាត់មួយត្រៃ200ហើយលោកសុកបឿនភរិយានឹងបុតហើយនឹងឈ្មោះភៀបឈ្មោះផុនឈ្មោះថងឈ្មោះរ៉េតញាតិញោមរបស់គាត់ហ្នឹងចូលរួមជាមួយគាត់ហ្នឹង500ទាំងអស់គ្នា ហើយលោកតាអ៊ុំយាយទេនិងកូនចៅបានជាញោមចំផៅយើងមកពាន់ត្រៃដែរអឺអ្នកស្រីពេជ្រសវណ្ណនិងកូនចៅ500ក៏ញោមកូនក្បាត់របស់យាយចំផៅនឹងដែរអឺលោកចាន់វ៉ែនិងភរិយា200ឧបាសិកាលឹមហុងនិងកូនចៅ200ឧបាសិកាណៃស្រេងបាងនិងកូនចៅ200សំមួយត្រៃខ្ញុំណាអឺលោក សុជាឡានិងអ្នកស្រីសម្បត្តិកែវនឹងបត់200មួយត្រៃបាសកាទាថោងហៀងមួយត្រៃ200សុគុណម៉ាយ៉ាងគីមសេងមួយត្រៃ400អស់2ត្រៃ2ត្រៃ400យល់ណាបាសកាហ៊ីអូនកងស្រុនចៅកូនចៅ200មួយត្រៃអឺទី12ធីសុភាថាចហើយណារិនណារិនឡែនណារិនឡែន200មួយត្រៃ ធីសុផែលនិងដិនបុយកប់យីអ200មួយតៃដែរអឺ Mrs Kim សុភ័ក្រនិង Kim ធីហើយ Kim ធីហើយ200មួយត្រៃ Miss Boma Sara and Boma Georges Oceano មួយត្រៃ200ទី17ឈិនហាងអៀងមួយត្រៃ200បាសកាទីកំៃមួយត្រៃ200បាសកា ថែមជាងកូនចៅមួយត្រៃ300បាសកាសួនណៃអួងក្រុមតែគ្រួសារ200លីតិថននិងក្រុមគ្រួសារ200មួយត្រៃលោកក្រំឡាញ់និងស្រីរឿនគុណកូនចៅមួយត្រៃ200លឹមហួយគៀវនិងក្រុមគ្រួសារមួយត្រៃ200សំជីវតាំងនិងស្រីភៀតលីណានិងបត់មួយត្រៃ200អាយម៉ៃនិងស្វាមីនិងក្រុមគ្រួសារនិងកូនចៅមួយត្រៃ200រដ្ឋាលី មួយត្រៃ200នាងវងលោកបាសកាញឹមលីមួយត្រៃ200លោកគ្រឿងលេងលោកតាំងយ៉ាម៉ងលោកយាយយូអលោកយាយខូស៊ីងួនមួយត្រៃ200លោកគួនយ៉ងលោកលឹមលោកលើកច័ន្ទអសុភ័ក្រលោកលោកគួយស៊ូលោកគួយស៊ូសៀមភរិយានឹងគាត់200បាសកាធួនឿមនឹងកូនចៅមួយត្រៃ600 បាសិកាស្រុនបួយលុយបាសិកាផាន់យ៉ាអ៊ុង200បាសិកាអាវលក្ខណៈនឹងកូនចៅមួយត្រៃ200បាសិកាចិនដេនអបាសាចិនដេននោះបាសិកាគង់គីមមួយត្រៃ200បាសិកាខុនមិននឹងកូនចៅមួយត្រៃ200បាសិកាអឹងសៀវបាសិកាអឹងរាវីមួយត្រៃ200បាសិកាសពកំប៉ុនកូនចៅ200បាសកាច័ន្ទហ៊ីនឹងកូនចៅ200 អ្នកស្រីខេងមួយឡានកូនចៅមួយត្រៃ200បាសកាសុនសុកសននិងកូនចៅមួយត្រៃ500បាសភពសំណាងអ្នកស្រីឈីផូលីអឺអានអ្នកស្រីឆ្លីឆ្លីពូននិងកូនចៅមួយត្រៃ200បាសកាផាន់វ៉ាន់ថានីអឺមួយត្រៃ200លោកទាថាវុតអរកូនប្រៃអលទាថាវុតនិងកូន និងកូនស្រីមួយត្រៃ200ទាវិលីនិងទាដាលីនមួយត្រៃអឺ200បាសិកាគឹមធីសៀបាសិកាថៃថាអស់បាសាថៃថាមួយត្រៃ200ព្រមទាំងកូនចៅបាសិកាប៉ាល់កំសៀនដោយជាប្រធានខាងវណ្ណៈសង្គ្រោះនិងសមាជិកអមកថាទានអឺមួយត្រៃរបស់គាត់នឹង5000 ហើយនឹងប្រគេនបច្ច័យ4ប្រសង500ដុល្លារទៀតក៏បាសកាសាយធួននឹងកូនចៅមួយត្រៃ400បាសកាខៀវណាវ័ននឹងពតមួយត្រៃ200បាសកាចន្ទធីនឹងជើមួយត្រៃ200លោកយាយង៉ែតធៀបជូនថងរ៉េតនោះបាសកាលីឆៃលៀងមួយត្រៃ200បាសកាភៀវសានបាសកាប៉សុបុន បស្សវ័ន200មួយត្រៃអ្នកស្រីអាយមៃណាន់វិបុលកូនចៅ200មួយត្រៃបាសកាសសរុននិងកូនចៅមួយត្រៃ200បុណរិទ្ធផលសរឿនលក្ខហើយបុណរិទ្ធអត់ដែរសរឿនលក្ខមួយត្រៃ200នៅសផុងងែកមួយនិងបាត់អឺមួយត្រៃ200បាសកូនស្រេងនិងបាសកាតាំងសក្លាង មួយត្រាអី200ដាវបន្ថែងបាសកាសក់អេងមួយត្រៃ200បាសកាកៅហៀងណៃបាសកាឆៃ200ជាបោជូនឹងកូនចាងមួយត្រៃ200លេខសក់តង់ភរិយានឹងបត់មួយត្រៃ200ស្ទេងសុតភរិយានឹងបត់មួយត្រៃ200អលឹមប៊ុនខៀងសាសៀវអេងនឹងក្រុមគ្រួសារមួយត្រៃ200 អឺផាច់ជីដែកម៉ៃដនហុងសុខាសឹងខេមរាលឹមចាន់លីបាសាក់មកមៃលៀងខុតមួយត្រៃគាត់នឹង600អាចជីសរងអឺនឹងកូនចៅហើយហៀងកូន150អ្នកស្រីអៀមតារវីនឹងកូនចៅមួយត្រៃ200សោយលីនីនឹងស្រីនួនលេងមួយត្រៃ200បាសកាស៊ីសមា អបអរដល់បាទសាស្ត្រីសាស្ត្រអឹមមួយត្រៃ200អ្នកស្រីខុនស្រីតៃនឹងស្វាមីមួយត្រៃ200ទីកម៉ៃមួយត្រៃ200ណៃស្រេងប៉ាងលឹមលឺឆាយខុនហួរគូចាន់សម្បត្តិខ្សែឈូកមួយត្រៃ200ឈួរយងអ្នកស្រីលឹកចាន់សុភ័ក្របំផុតគួយសូសៀងភរិយាមួយត្រៃ200 សោយសេរីអ្នកស្រីនួនលេងមួយត្រៃ200បាសោះគុកសំណាងក្រុមគ្រួសារមួយត្រៃ200សោយលីនីនិងវ៉ាន់លីមួយត្រៃ200ខៀវណាវ័ននិងបតមួយត្រៃ200ងៅងួនបាសោះតាំងតាំង5មួយត្រៃ200អាយមីនិងវិបុលនិងកូនចៅមួយត្រៃអស់គាត់3ត្រៃចំនួន600អ្នកស្រីហុយកែអ្នកស្រីហុយកែវនិងកូនចៅមួយត្រៃ200 វិលៀមនិងគ្រួសារមួយត្រៃ200នៅត្រៃអាយជីងថាយជីងថាញនៅស្រីលីគួយមួយត្រៃ200កៅរៀងណៃអូកៅរៀងណៃជាន់មួយត្រៃលេខបាត់តាអូមានហើយបងនៅស្រីអបាសបាសកាកៅរៀងណៃមានហើយនៅស្រីសុភីសៀវមួយត្រៃ200បាសកោះធួតនឿមនិងកូនចៅហើយមានហើយទៀតជាន់ទៀតអូ បណ្ឌរិទ្ធផលមួយត្រៃ200សុខហុកញៅមួយត្រៃ200លឹមប៊ុនខៀនស៊ីវអេនិងក្រុមគ្រួសារ200បាសកបាសកាអនុលៀងបាសកាជាលីបាសកាជាបាសកាជាសុភាណាមួយត្រៃបានរួមគ្នា300ជាវប៊ុនថេងពូនសុកអេង ហ្នឹងម្ដងបាញ់ម្ដងហើយបាទបាញ់ម្ដងហើយបីបីជាន់បីដងសំទោសអូអ្នកស្រីអ្នកស្រីងៅនឹងកូនចៅមួយត្រៃ200នេលច័ន្ទសុតនឹង family មួយត្រៃ200បងពិខុធម្មធីរោថៃដេមួយត្រៃ400លីឆៃលៀងមួយត្រៃ200សសរុននឹងបត់ហើយអញ្ចឹងហើយជួយទៀត ជាន់គួនអ្នកស្រីមុំបាទបាសកាញឹមលីបាសកានាងវងមួយត្រៃ200បាសកាហ៊ីអូនកុំគេចុះឲ្យទៀតមានលុយតែមកទៅចូលជាន់ទី5អូដាក់សេចាសេចាំបាត់ច្រើនណាខ្ញុំហ៎អលៀងណាំសៀងនឹងកូនចៅមួយត្រៃ200តាំងមេងអេង តាំងសុកលីភីលិចលឿងក្រុមគ្រួសារមួយត្រៃ200នេះទីឋានមិញហើយណាហើយហើយអត់ទៅមួយទៀតហើយអូក្រុមឡាញ់នឹងអ្នកស្រីអ្នកស្រីវឿនវឿនគុណព្រមទាំងកូនចៅមួយត្រៃ400ហ៎ មានញ៉ៃណាអូពីរដងអញ្ចឹងហ្នឹងហើយក្រោយថែមទៀតហ្នឹងបាទត្រូវមួយក្រោយនេះបាទត្រូវក៏លោកមានញេអ្នកស្រីលីងលេខតាខាត់ខាច់កាច់មួយត្រៃ200កាច់កាច់លីងតាកាច់អឺ អឺទី100ស្រុនមួយលុយវាសកាផាន់យ៉ាអង្គទៀតហើយលុយដល់មិញហើយទៀតហើយមកទៀតចឹងមកត្រៃឡើងខ្លាំងណាស់នឹងខាងមុខហើយច្រើនណាស់ហើយអឺហើយច្រឡំណាผมไปแล้วยอมไปไตรเลยอ่า សុងជីវតាំងអ្នកស្រីភៈលីណាមួយត្រៃ200មានហើយមិញណានំមានហើយទៀតនំមិញហើយបាសការដួងសុភានិងលឹមតាច់លៀងអូមួយត្រៃ200លឹមឈៀវហងតាំងសិវឃីម មួយត្រៃ200លោកចៅខនិងអ្នកស្រីគឹមរ៉ាន់មួយត្រៃ200ឡាសុកជាហើយដែរមិញនេះហ៎អ្នកស្រីកៅសម្បត្តិបាសកតាំងឆេងហុងស្វាមីកូនចៅបាសកាតាំងឆេងលន់មួយត្រៃ250លោកអឹងឆាយអ្នកស្រីសុកលីនិងកូនចៅមួយត្រៃ200លីខៃសុកញេចនិងកូនចៅ200 បាសិកាអឹងសាងគីមកូនចៅ500មួយត្រែងអ្នកស្រីម៉ារីឃីតនិងអ្នកស្រីសាយពួយមួយត្រែង200លោកហេងនិងអ្នកស្រីលៀបមួយត្រែង200បាសិកាយ៉ានីកុចនិងបាសិកាម៉ៅពួយកូនចៅមួយត្រែង200បាសិកាសឿនហួនកូនចៅមួយត្រែង200 បាសិកាសរុនមួយបាសិកាហងអឿនមួយត្រៃ200បាសិកានារីញឹមមួយកូនចាស់មួយត្រៃ200បាកាសានយុទ្ធមួយកូនចាស់មួយត្រៃ200បាសិកាខៀវជួនមួយកូនចៅមួយត្រៃ200កឹមស្រុនអ្នកស្រីសយសយនាងព្រមទាំងកូនចៅមួយត្រៃ200បាសិកាពុចរឿតនិងបាសិកាញូងសៀមញូងសៀមសៀម យងសៀងម៉េងកូនចៅមួយត្រៃ200បាសកាលឹមសុភ័ក្រមួយត្រៃ200និងកូនចៅបាសកាខប់ខំញឹកនិងបាសកាចាងលៀងហ្គេចគ្រប់តកូនចៅមួយត្រៃ200លោកជុំថននិងអ្នកស្រីជុំសັບសឿននិងកូនចៅមួយត្រៃ200បាសកាជុំជុំសគុណព្រមទាំងកូនចៅមួយត្រៃ500បាសកាជាពួយ បាសិកាជាសននិងបាសិកាសម្រិទ្ធអស៊ីវនលោកឯបាសិកាហេងអេងមួយត្រៃ200លោកយាយអ៊ូច័ន្ទលោកយាយខៅហុងអ្នកស្រីវងយកនិងអ្នកស្រីឆៃសុជីនព្រមទាំងកូនចៅមួយត្រៃ200លោកយាយលឹមបួយទៀងព្រមទាំងកូនចៅមួយត្រៃ200បាសិកាអ៊ីណុតកញ្ញាស៊ីវទៀង អសៀវទៀងខ្លាំងនិងអ្នកស្រីលឹមសេងហួងមួយត្រៃ200បាសិកាប៉ែនឡែកបាសិកាសុផាជរនៅបាសិកាពេជ្រថៃក្រុងតកូនចៅមួយត្រៃ200លោកយាយខុនគៀនិងកូនប្រុសប៉ប៊ុនតិតមួយត្រៃ200បាសិកាលីបុយហុងក្រុងតកូនចៅមួយត្រៃ200បាសិកាសួសរឿនបាសិកាយឹមសឹក ខឿនព្រមតាកូនចៅមួយត្រៃ200សុខខឿន200 250តវ៉ាភ្លេខ្ញុំតវ៉ាភ្លេអូបាសកាគង់ពិនព្រមតាកូនចៅ200បាសាបាសកាថៃមួននិងកូនចៅមួយត្រៃ400យុគលាយលឹមឡាងហួយព្រមតាកូនចៅមួយត្រៃ200 លោកកឹមសំអាតអ្នកស្រីកឹមសុផននារីព្រមទាំងកូនចៅមួយត្រៃ200បាសបាសិកាភិកយូបាសិកាជ័យសរឹមព្រមទាំងកូនចៅមួយត្រៃ200លោកស្រីកាំងគៀងព្រមទាំងកូនចៅមួយត្រៃ200អ្នកស្រីឡាងមួយអេងព្រមអ្នកស្រីចនបាសិកានីប៉ុននិងកូនចៅមួយត្រៃ200អ្នកស្រីលិចមួនសៀព្រមអ្នកស្រីហឹមហាក់គីព្រមទាំងកូនចៅមួយត្រៃ200 នេះគឺជាក្រុមរបស់បាសាគីមគូអឺញាតិមិត្តរបស់គាត់នឹងរួមគ្នានឹង11ត្រៃក្រុមគ្រួសារលោកគីមគូនិងអ្នកស្រីហ៊ុនអយុនអ៊ីផេងព្រមទាំងកូនចៅចំនួន2900អាត្មាភាពអានមួយក្រុមលោកគីមគូ11នាក់បាទសាគីមគូ12នាក់បងអត់12វាសនាថាជួបចែកមួយដៃគុណបាទ លោកខៀងខៀងអ្នកស្រីរស់ផល្លាព្រមទាំងកូនចៅលោកគៀតសុគន្ធអ្នកស្រីយូហានព្រមទាំងកូនចៅលោកយ៉ាប៉ោហៀងអ្នកស្រីតិចហៀងព្រមទាំងកូនចៅលោកយាយជាញង្គៀវលោកយាយវ៉ាសាងព្រមទាំងកូនចៅលោកយាយអលោកអមលោកលឹមកំលែងអ្នកស្រីលឹមស៊ីវឡាងព្រមទាំងកូនចៅអ្នកស្រីរាវីហេងព្រមស្វាមីព្រមទាំងកូនចៅលោកស្រួយសៀវ សរស្រីម៉ែននួយព្រមតាកូនចៅម៉ែននួយណាស្រីម៉ែននួយម៉ែននួយអស់ម៉ែននួយហ៎អឺទី9លោកយាយសអឿនអ្នកស្រីមូនីអឹងព្រមតាកូនចៅលោកយាយងោហុយងោហុយខេងព្រមតាកូនចៅបាសកាងួនជូប្រកូនចៅព្រមតាកូនចៅហើយនឹងលោកម្នាក់ទៀតលោកវាសនាវាសនាមុំបាទវាសនាមុំ អញ្ចឹងក្រុមរបស់បាសាក់គីមគូមាន2900ហើយចូលចាច់មួយដៃគុណដូចជា500វាស្នាហ្នឹងយ៉ាង3400ខាងក្រុមយោមគីមគូអទី150ខាង Salvation and Cambodia Culture Association of New South Wales Corporation ចូលបច្ច័យ500ដុល្លារហើយមកដល់ ញោមសច្ចតលអឺម្ចាស់ទេអីចាំដៃផ្លេចមួយទេកូនអូអឺផៅរោផៅរោចិនគេដាក់500តែមិញហ្នឹងអូលោកផៅរោចាក់កណ្ដាលបានដូចជាស្គាល់លោកផៅរោហ្នឹងបានកត់ឈ្មោះយ៉ាងចាស់ដើមប្រខណ្ឌអឺអាត្មាអាន ឈ្មោះគាត់សិនសមាជិកសមាជិការបស់គាត់ហើយញោមសចាំថលញោមសផាណូអ្នកស្រីវ៉ាន់ថាស៊ូព្រមទាំងអត់អ្នកស្រីសផានីលោកសុខាពូព្រមទាំងអត់លោកសផាណាអ្នកស្រីអពណាវីព្រមទាំងអត់លោកអឺសំទោសអា4 អ្នកស្រីសផាលីព្រមទាំងគាត់អ្នកស្រីឆផាឡាលោកលឹមហៃអៀព្រមទាំងគាត់លោកខុតសំអល់អ្នកស្រីច័ន្ទសាវរតព្រមទាំងគាត់កញ្ញាខុតម៉ាលីកញ្ញាខុតច័ន្ទសាលីអ្នកស្រីធំសវណ្ណរងព្រមទាំងគាត់អ្នកស្រីធៀមស៊ីនិងស្វាមីព្រមទាំងគាត់ លោកយ៉ងចានិងអ្នកស្រីផលផារីអ្នកស្រីអជីកំអាងនិងលោកជីគីលីនព្រមទាំងគាត់ លោកជិនយីភរិយាប្រទាំងបតអ្នកស្រីជីងផានលោកសុកច័ន្ទថនព្រមទាំងបតអ្នកស្រីដារីយិតនិងលោកហ៊ុនធឿនព្រមទាំងបតអ្នកស្រីហ៊ុនហ៊ុននីតឹមនិងលោកគង់គង់បបោអស់គង់គង់បូរ៉ាព្រមទាំងបតអឺលោកបល អ្នកស្រីពងសំអល់ព្រមទាំងបត់បាសិកាពូជ2ព្រមទាំងបត់អ្នកស្រីសួសសថាព្រមទាំងបត់កញ្ញាសុលក្ខណាព្រមទាំងគ្រួសារលោកថច្សេរីអ្នកស្រីជាងនារីព្រមទាំងបត់លោកស្រីអអ្នកស្រីទាមួយស៊ីមព្រមទាំងបត់លោកតាំងអ៊ីនសេងនិងអ្នកស្រីតាំងហ៊ុយតូនព្រមទាំងបត់អ្នកស្រីសូរិយាព្រមទាំងបត់អញ្ចឹងក្នុងត្រៃរបស់ញោម ញោមម្ចាស់ខាន់សចន្ទុលញោមសចន្ទុលមាន5000របស់គាត់ហើយនឹងខ្លួនសម័យខ្លួនគាត់នឹង8000អញ្ចឹង13000ញោមណាញោមចាប់ផលផងហើយចូលភាកទាននេះផងឲ្យជួយនៅខាងអឺមកហាផងអញ្ចឹងតទៅទៀត ផ្ដល់លេខ176ចាំបាទទៀមតចុងក្រោយជំរាបជូនមកសពប្រហែលក្រែងយូរណាអ្នកស្រីត្រឹមធញៀងនិងលោកហុងសឹងហុងសើងព្រមទាំងអត់អឺលោកលីថនតាំងអឺលីធីគឹមនឿងនិង family លីធីគឹមនៀងព្រមទាំង family ហើយនិងសិនសុផនគ្នាគាត់នឹង6ត្រៃ600លោកអឺ បាទសកាថៃពីគួរហើយនឹងលោកខេងភិរិទ្ធមួយត្រៃ200លោកខេងសម្បត្តិនិងភរិយាប្រំតាកូនចៅមួយត្រៃ700គាត់មានមកណាលោកសួរយេសាសានបាទសកាងោតិរិទ្ធនិងកូនចៅមួយត្រៃ400បាទសកាសួនចាយបាទសកាគ្រួចយួងព្រមទាំងកូនចៅមួយត្រៃ200 អូលដិនយ៉ារ៉ែនលោកសុគន្ធនិងបតមួយត្រៃ200បាសកកែវសវណ្ណហាក់ណែបមួយកូនចៅមួយត្រៃ200សំសត្ថានិងអ្នកស្រីនីរិទ្ធិតាមួយត្រៃ300អ្នកស្រីណាត់សុផនងៅភេងសុពន្ធាស្វាមីនិងកូនចៅមួយត្រៃ200លោកយាយជីហៅហេងហេងត្រូវជាត្រឡប់របស់កំសេងនេះមួយត្រៃ200 បាទសកាឆៃប៊ុនធឿនបាទសកាសាលីនមួយត្រៃ200លោកយាយទាថោងហៀងព្រមទាំងកូនចៅមួយត្រៃ200លោកស្រីណៃអស់លោកស្រីថៃប៊ុនគ្រួសារកូនចៅមួយត្រៃ200លោកលុតសវុតនុតរចនាព្រមទាំងកូនចៅមួយត្រៃ200ចឹងត្រៃសមាគមតូចញាតញោមមិនមែន190ទេមិញដកដល់ទៅ7ត្រៃ ចឹងនៅសល់183បានតតឹងថាត្រូវដកថែមយ៉ាងណាទៀតប៉ុន្តែនៅត្រៃរបស់នៃនេះមួយលៀងរបស់ញោមបាបាសក់សុនសុភាបាសិកាចន្ទផលហេងគឺបាបាសក់សុនទីក្នុងក្រុមគ្រួសារគាត់ចាក់មេផលមួយលៀងជីវរមួយលៀងហើយនឹងបច្ច័យ350 350ហ្នឹងប្រគេនព្រះអង្គគង់ហត្ថបាសហើយនឹងព្រះអង្គក្រៅគ្រងព្រះអង្គជាបច្ច័យ4ហើយនឹងនេះមានតែសម្ភារៈបរិខាកិនមានពូសម្រាប់សំក្រងហ្នឹង4ឈុតអូអញ្ចឹងអឺបូកសរុបបច្ច័យទាំងអស់យល់យល់ បច្ច័យទាំងអស់ដល់ក្នុងជីវអាត្មាណាមាន52700បងសូមជើញអនុមោទនាដល់អស់គ្នាតាមបច្ច័យ52700ញោមណាហើយបច្ច័យកសាងនៅខាងញោមចកលក៏បងចា52700ឥឡូវមានលុយប្រាក់ណាកន្លះផ្ញើមក5000មិញទៀតបង អឺឈ្មោះលោកស្រីសូរិយាហ្នឹង5000ម្នាក់គាត់អូ5000លុយខ្ញុំកណាហ្នឹងមិត្តភក្តិគេទៅចូលចុងក្រោយមិន5000ទៀត5000ទៀត5000ទៀតយកឡើង10000ទៀតចាំបាន10000 2000អឺប្រយោជន៍ណា62700នឹងតាន់ដល់អាលើសមកទេដល់ហើយដល់ដល់លើសនៅ អឺលើសហ្នឹង6 6ត្រៃ7ត្រៃ7ត្រៃហ៎យក1400ត្រៃដល់1400បានដកសិនយើងហ៎អឺ1 2 7 8 1អសល់60000នៅលេខ6ដល់អីញោម61300ញោមថយវិញញោមថយលេខប៉ុន្តែនៅលេខ6ដែរខ្ទង់ថប់ដែរលោកណា 61,300ដុល្លារអូញាតិញោមណាចង់ថែមក៏70000ដែរអរេញញោមណាចាំសូមជើញអនុមោទនាទាំងអស់គ្នាញោមយាអនុមោទនាបន្ថែមក៏ជប់ណាអរញោមញោមសើងសូមជើញញោមសើងញោមសើងប្រធានលោកញោមអរញោមឡំសើងប្រធានចាំដល់ còn uh, miền xa con tí tí chứ cảm toán này toàn ăn bụng đúng không? Đây là chú cô, chú con à. Toàn, tông nó sẵn à, tông nó sẵn. Nào toàn bụng. Trong, ở trong chú ai, trái nó dính cả hai và ta chú luôn. មិនតាន់បកអនុវល់ដល់នៅយាយញ៉ៃទៅវិញហ្នឹងអត់បានបកខ្ញុំនិយាយទាំងអស់ទាំងចំណាយទាំងអីហ្នឹងពី13000គាត់មុនក្រោយខ្ញុំណាណ៎ណ៎ណ៎យកយកថែមទេទេយកថែមយកថែមទៀតហ៎500ទៀតថែមតើមកជើងខ្ញុំខ្ញុំខ្ញុំ là kém kém mỗi tiết cũng mà nó thì có mỗi mỗi mới thay khỏe mỗi tiết cũng mỗi bên đây rồi mỗi bên mà con bài đời đi đôi chứ là con đi đôi chứ em phải học hồi năm tiết của mùi mơn mà con và bài ខ្វះ200ទៀតបាន62000 2000អញ្ចឹងខ្ញុំនិយាយថែមថែម200ទៀតណា200ទៀតអូអញ្ចឹងថែម200ទៀតបាន60000អឺ60000 2000អូថែមលេខពោះពេកអត់ស្មានមានលុយសងទេអូអញ្ចឹងសាធុខ្ញុំញាតអឺ ញោមយាយគាត់ថែម500ថែមគាត់ថែម700ទៀតអញ្ចឹងបាន62000អាភិបសូមចូលញោមញាតអនុមោទនាញោមអូអញ្ជើញអនុមោទនាប៉ុនជួយអនុមោទនាប៉ុនញោមញាតអើយអូឡើយស្រេចសិនជួយខ្ញុំសិនបង មិនមកខ្ញុំបាទខ្ញុំជាគណៈកម្មការក៏សូមក្រាបថ្លែងគុំប្រធារាប្រធារៈគ្រប់ព្រះអង្គដែលមានប្រជាជនមកពីវត្តគុណរិទ្ធហ្នឹងហើយនឹងមានប្រជាជនមកពីរស់សមផងហើយនឹងមានប្រជាជនថ្ងៃនេះបណ្ណាវត្តរតនារាមពុកខ្ញុំក៏សូមមិនអរក៏សូមត្រេកអរដែលជួយអនុមោទនាដែលប្រសងជាកម្មអធិការវត្តសេរីកណ្ដាលគឺនៅស្រុកឃ្លាំង ដែលលោកខ្មែរកម្ពុជាក្រមបានលំនឹងមកពីកម្ពុជាក្រមមកចូលរួមប្រខណ្ឌទានរបស់ប្រទេសអូស្ត្រាលីគឺនៅញូសាវែលយើងនេះនៅវត្តរតនារាមនេះខ្ញុំក៏សូមត្រេកអរនិងសូមអនុមោទនាទាំងអស់ញាតិញោមសូមអនុមោទនាហើយបន្តមកទៀតខ្ញុំបាទក៏សូមប្រកាសថាយើងវត្តរតនារាមនេះខ្ញុំត្រេកការត្រួតត្រងក៏សូមអនុមោទនាដែលជូនកសលផលបុណ្យដែលញាតិញោមដែលបានចូល ជាបច្ច័យកសាងវត្តរតនារាមនេះវត្តយើងពីដើមដល់ឥឡូវជា20ឆ្នាំហើយលោកលោកសុខបួតក៏លោកមានប្រសាសន៍ហើយប្រសាសន៍ទៀតក៏លោកសុំត្រេកអរលោកថាញាតិញោមខំប្រឹងខ្នះខ្នែងឆ្លៀតក្នុងក្នុងឱកាសណាមួយក៏ដោយខំបានតិចបានច្រើនដើម្បីយកមកកសាងជាកលែងសក្ការៈដូចជានិងធ្វើកលែងកងនៅឲ្យប្រសង់ដើម្បីចម្រើនដល់បុត្តាបុត្រធីតារបស់យើងទាំងឡាយឲ្យបានចេះដឹងថាខ្មែរកូនខ្មែរដែលយកមកដល់ប្រទេសអូស្ត្រាលី មានកន្លែងមួយដើម្បីទៅសក្ការៈដើម្បីដឹកនាំកូនចៅថ្ងៃក្រោយឲ្យដឹងយើងជាខ្មែរមួយរូបដែលជ្រាបចាត់ចែងពីស្រុកជិញមកដែលវេទនានោះឥឡូវខ្ញុំបាទក៏សូមត្រួសត្រាសឲ្យដល់ញាតិញោមក៏ជឿថាពួកខ្ញុំក៏បានសាងសង់កម្មដំណងរបស់ញាតិញោមគឺខាងក្រោយពួកខ្ញុំបានសាងសង់ហើយគឺ1មេតារ៉េគឺមាន320ដុល្លារអត់430ដុល្លារក៏ញាតិញោមបានចូលខ្លះពួកខ្ញុំក៏រៀបចំចិត្តហើយដែរហើយក៏យើងបានចាត់ អាកុងគ្រីតកាន់ទី2នោះហើយក៏ញាតិខ្ញុំក៏បានឃើញថាយើងវាមកក៏យើងថ្ងៃនេះពួកខ្ញុំបានក៏គណៈកម្មការក៏សូមមានសេចក្តីត្រេកអរគឺបើមុនដំបូងអស់ពួកខ្ញុំក៏ត្រេកអរលោកយាយសចំភុលជាខាងក្រុងពុទ្ធជាតិក៏លោកបានមកចូលរួមពួកខ្ញុំដើម្បីជួយកសាងវត្តពួកខ្ញុំក៏កំសត់កម្រក្រណាស់ញាតិញោមខ្មែរក្រមមានតិចណាស់ប៉ុន្តែញាតិញោមបណ្ដាខ្មែរក្រមខ្មែរកណ្ដាលខ្មែរអើយ ខ្មែរតែមួយសូមអនុមោទនាទាំងអស់គ្នាញាតិញោមកន្លែងនេះមិនមានតែកន្លែងខ្មែរក្រមទេគឺតែពួកខ្ញុំដើម្បីយកសការៈខ្មែរក្រមគឺដើម្បីឲ្យខ្មែរក្រមនៅខាងក្រមមានសេរីភាពដែលយន់ជីចន់ពួកខ្ញុំពួកខ្ញុំជ្រាបតពីស្រុកមកដូចជាញាតិញោមដែរបញ្ញាញាតិញោមនៅមានឈ្មោះតែខ្មែរពួកខ្ញុំសប្តាហ៍ខ្លះគេហៅថាយើងជាអាយុនប៉ុន្តែពួកខ្ញុំមានយួនទេពួកខ្ញុំជាខ្មែរណាញាតិញោមហើយញាតិញោមជួយកសាងវត្តនេះទៅ ហើយសូមអនុមោទនាទាំងអស់គ្នាហើយបន្តមកទៀតក៏សូមត្រេកអរលោកយាយសាចន្ទុលក៏លោកមានងាររបស់លោកលោកជួយសម្ផស្សតែសាងសង់អាគារនេះគឺតម្លៃអាគារទាំងមុខទាំងក្រោយគឺមាន1លាន480ពាន់1លាន480ពាន់ប៉ុន្តែពួកខ្ញុំបានធ្វើខាងក្រោយញាតិញោមនៅតែសាលាយើងខាងមុខយើងធ្វើខាងក្រោយហើយយើងធ្វើមានកត់4ហើយខាងក្រោមយើងធ្វើនៅ សាលាដើម្បីបឋមសិក្សាឲ្យកុមារាកុមារីមកក្រេបបញ្ចប់នៅរាជជាតិកណែបាទហើយញាតិញោមដែលខំជ្រាបឱកាសនេះដែលអញ្ជើញមកគឺសូមបំពេញជាកុសលនេះមិនមានថាបបពួកខ្ញុំទេដូចជាប្រសងលោកមានឧបាទេសនាហើយនោះគឺរបស់ពុទ្ធបរិស័ទទាំងអស់ដែលយើងកើតមកអនុវត្តស្រាប់ទៅវិញអនុវត្តបើយើងងាប់ទៅហើយតែយើងយកទៀតមកបង្កើនអនុវត្តបើសិនញាតិញោមអនុញ្ញាត នមតនាទាំងអស់គ្នាខ្សែខ្ញុំបាទក៏សូមមានសេចក្តីទៅប៉ុណ្្នឹងជំនួសឲ្យគណៈកម្មការទាំងអស់គ្នានឹងដែលមានទាំងប្រសងពីចិត្តពីថ្ងៃទាំងអស់4វត្តក៏បានរួមរួមគ្នាដើម្បីមកជួយពួកខ្ញុំដែរក៏ពួកខ្ញុំក៏សូមលើកថាថាទាំងអស់អំពីឲ្យអ្នកដល់អស់រូបអរិយដើម្បីជួយថែរក្សាកុំឲ្យញាតិញោមមានរោគភាពភាពទីអ្វីទៅដល់ទីណាឲ្យបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមអនុមោទនា នេះជួយជួយជួយយកជួយជួយជួយជួយយើចេញផងយកបរិយាយបរិយាយឲ្យវែងឆ្ងាយតិចយកបងឲ្យពូអូនតិចពូជាតិតិចហើយអរគុណចិត្តជូនបងជូនកសលដល់ញាតិញោមទាំងអស់គ្នាយ៉ាងណាអាចចោះតិចសើច ខ្លាំងមែនហើយនឹងពុទ្ធសាសនាទាំងអស់ខ្ញុំខ្ញុំក្នុងនាមខ្ញុំអ្នកម្ចាស់ដើមបងនេះខ្ញុំសូមថ្លែងអំណរគុណគ្រប់គ្រប់គ្នាទាំងអស់អបាសកអបាសិកាទាំងអស់ទាំងចិត្តទាំងឆ្ងាយទាំងវត្តទាំងដួនក្នុងស៊ីគីហ្នឹង ជុំគ្នាថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ខ្ញុំចង់ជំរាបអស់បងប្អូនមីងមានយាយកតាទាំងអស់ខ្ញុំមានអារម្មណ៍ថិតភ័យមុនធ្វើកថានឹងដូច អារម្មណ៍ខ្ញុំថាចាំកើត stroke ហើយលេងនៅបាត់វាអត់ដែលគាត់ទៅសោះហ្មងធ្លាប់តែខាងត្រៃតូចតូចតែមកធ្វើមេកថានឹងមើលនឹកមើលមើលគោមើលតែបាយចិត្តតែភ័យគិតតែពីបារម្ភឥឡូវផុតទៅរួចបានព្រះអង្គសវឿងលោកជួយបញ្យលសពបែបយ៉ាងទាំងអស់ហើយនឹងតាសួរគេសួរឯងទៅឥឡូវយល់យល់សុខចិត្តហើយ ម្ដាយខ្ញុំអីបានមកមិនតន់ជួបផងម្ដាយខ្ញុំដឹងនៅណាពីថ្ងៃអត់បានឃើញមុខម៉ែទេនេះហើយខ្ញុំសូមថ្លែងអំណរគុណអូម្ដងទៀតហើយក៏ថ្លែងអំណរគុណមិត្តភក្តិមិញហ្នឹងជាចុងក្រោយដែលផ្ញើ5000ដុល្លារមកប្រគ្រប់មិនដឹងគ្រប់ស្អីប៉ុន្តែតែកសាងហើយមើលទៅពួកខ្ញុំប្រគេនត្រៃហើយហើយស្រាប់មកចុងក្រោយមកកសាងហើយ អញ្ចឹងក៏ខ្ញុំបានវីដេអូនេះបានលើដល់ម្ចាស់បងអ្នកគាត់នៅឆ្ងាយសូមឲ្យគាត់ទទួលលក្ខផលផលផលបងទាំងអស់នេះផងអរគុណអរគុណអរគុណប្រកេនបនប្រកេនបនប្រសងផងប្រកេនបនប្រសងជូនបនប្រកេនប្រគុណចាស់ជូនបនដល់លោកផងប្រកេនលោកផងអូបញ្ជូនបងតែខ្ញុំកណាធ្វើបានប្រកេនលោក ហើយជូនយើងយកទាំងអស់គ្នាជូនអស់គ្នាគ្នាទាំងអស់គ្នាបងបានស្មើស្មើគ្នាទាំងអស់គ្នាដោយហើយកាន់មិញចឹងទៅអនុមោទនាទៅយកអត់យកជឿនយកណា វេសិនវេសិនវេសិនកាន់កាន់សិនសងំសិនវេនឹងមានមានចំណូលមួយទៀតខ្ញុំអត់ទាន់អស់ទេមានមួយទៀតសម្រាប់មានមួយទៀតហ៎អត់វេសិនវេសិនវេសិនបាក់ជូនដាក់ឲ្យអញ្ចឹងឃើញថានៅក្នុងឱកាសពេលនេះ ញាតិញោមដែលមានសទ្ធាជ្រះថ្លាមានលោកយាយនាងវាសិកាសចន្ទុលដែលជាប្រធានដើមកឋិនទាននៅក្នុងឱកាសពេលនេះឃើញថាការដែលចម្រើននិយាយនៅក្នុងបុណ្យកុសលនឹងឃើញញាតិញោមស្រស់ស្រាយនៅក្នុងបុណ្យកុសលនឹងខ្លាំងណាស់អញ្ចឹងនៅក្នុងឱកាសដ៏ខ្លីនេះយើងវិប្រគិនសម្រាប់ប្រគិនប្រសង់អឺជាសម្បទានស្មោះ អត់ចំពោះករណីអង្គណាមួយឡើយហើយអញ្ចឹងញាតិញោមនឹងតាំងចិត្តចេតនាបានបរិសុទ្ធទាំងអស់លេបាត់ដើម្បីនឹងវេនៅកថាក្នុងឱកាសពេលនេះអញ្ចឹងសូមញាតិញោមអនុមោទនាទាំងអស់គ្នាសូមអនុមោទនាញាតិអើយนะโมตัสสะภะคะวะโตอะระหะโตสัมมาสัม เอกวโตอรหันโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตสัมพุทธัสสะถ้าทำแบบสามสามเย็นรู้ว่าทำตัวโยกันนะ មយ៉ាងផន្តេអ៊ីម៉ាំងកថេណជ័យវរੰងសានិសង្សੰងសង្កាសៈទេមៈសាធុណោផន្តេសង្ឃោអ៊ីម៉ាំង ណជ័យវរាំងសានិសង្សង្កថេណំអដ្ឋនិអដ្ឋារិតំបដិបណ្ណហតោមេតាពិតោមេតាពិតោ អតិណញ្ជេវៈអតិណញ្ជេវៈគុណវន្តានੰគុណវន្តានੰអមហាកัญចាអមហាកัญចាទីខរតੰទីខរតੰអត្ថាយៈអត្ថាយៈហេតាយៈហេតាយៈសុខាយៈសុខាយៈទុតិយំពេទុតិយំពេអ្នកយ៉ាងផន្តេអ្នកយ៉ាងផន្តេអិមង្កថេណ ណជ័យវរੰសានិសង្សង្សង្ឃសៈទេមេសាធុណោផន្តេសង្ឃោអិមង្គកឆេណជ័យវរੰសានិសង្សង្ក ធិណੰអធិណੰអត្ថារិតੰអត្ថារិតੰបដិបញ្ហាតោបដិបញ្ហាតោមេតាបិតោមេតាបិតោអតិណញ្ជេវៈអតិណញ្ជេវៈគុណវន្តានੰគុណវន្តានੰអមហាកញ្ចា ទីករតੰអត្ថាយៈហេតាយៈសុខាយៈបតិយ៉ាងពេកណយ៉ាងផន្ទេតិមੰងកថេនជ័យវរੰងសានិសੰសੰសង្ឃសៈទេមេសង្ឃសៈទេមេ សាទុโลផន្តេសង្ឃោអ៊ីមੰងកថេនជ័យវរੰងសានិសੰងកថេនੰអត្ថារិតੰបដិបញ្ហាតោមេតាបិតោអាតិណញ្ជេវៈទុណវន្តានੰ អមហាកញ្ចាទីករតੰអត្ថាយៈអេតាយៈសុខាយៈបបពុទ្ធប្រសងដល់ចម្រើនហើយ យើងខ្ញុំប្រកាសរណាទាំងឡាយយើងខ្ញុំប្រកាសរណាទាំងឡាយសូមវេនៅសម្ពត់នេះសូមវេនៅសម្ពត់នេះជាសម្ពត់ដើម្បីកថាណជ័យវរជាសម្ពត់ដើម្បីកថាណជ័យវរព្រមទាំងអានិសង្សលៀបព្រមទាំងអានិសង្សលៀបចំពោះព្រះសង្ឃចំពោះព្រះសង្ឃបបិទ្ធព្រះសង្ឃដ៏ចម្រើនបបិទ្ធព្រះសង្ឃដ៏ចម្រើនសូមព្រះសង្ឃមេត្តាទទួលសូមព្រះសង្ឃ មេត្តាទទួលយកនៅសម្ពុតនៃជីវរសម្ពុតកថានៃជីវរនេះ យកនៅសម្បត្តិកឋិនចៃវរនេះយកនៅសម្បត្តិកឋិនចៃវរនេះព្រមទាំងអានិសង្សលៀកព្រមទាំងអានិសង្សលៀករបស់យើងខ្ញុំទាំងឡាយរបស់យើងខ្ញុំទាំងឡាយដើម្បីក្រាកឋិនដើម្បីក្រាកឋិនដើម្បីបាននៅសេចក្តីចម្រើនគ្រប់យ៉ាងដើម្បីបាននៅសេចក្តីចម្រើនគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដើម្បីជាប្រយោជន៍ដើម្បី សេចក្តីសុខតាមបីសេចក្តីសុខដល់លោកអ្នកក៏មានគុណទាំងឡាយដល់លោកអ្នកក៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមផងមានមេត្តាបិតាជាដើមផងដល់យើងខ្ញុំទាំងឡាយផងដល់យើងខ្ញុំទាំងឡាយផងអស់កាលជាអង្វែងតវងអស់កាលជាអង្វែងតវងអស់វរៈពីរដងផងអស់វរៈពីរដងផងអស់វរៈបីដងផងអស់វរៈបី អញ្ចឹងហើយញាតិញោមប្រគេនអឺចៃសម្រាប់ប្រសងបាទប្រគេនហើយចាស់បាទអរនឹងគណៈកម្មការយើងមានសទ្ធាប្រគេនពេញពេលប្រគេនចូលខ្លួនឯងហ្មងមើលយកទៅក្រុមដាក់ដល់2គីឡូ À, ờ, hai uh, 500 k nó mua được ở đây nhưng mà con mà còn không có cái em còn muốn còn em còn muốn đây mà bạn còn sang đó thì nó còn đây bạn ở đây đi đi អត់ទេខ្ញុំមកអូខេអឺលីកុនលីកុនអឺយ៉ាងញាតិញោមសូមជម្រាបថាដល់ក្នុងឱកាសពេលនេះគឺថា គណៈកម្មការក៏បានចាត់ចែងរៀបចំប្រទេសដៃអសង្ឃនេះគឺថា8អង្គក្នុងមួយអង្គនោះគឺថាមាន2រូនហើយចំណែកម្ចាស់ទៀនដល់កថាទៀននេះគឺថាក៏ប្រទេសមួយអង្គ2រូនដែរអញ្ចឹងក្នុង8អង្គហ្នឹងអញ្ចឹងសូមញាតិញោមទាំងអស់គ្នាគឺថាមេត្តាជ្រាបដើម្បីនឹងសូមទទួលនៅកសលផលប៉ុណ្ណឹងជាមួយនឹងម្ចាស់កថានិងគណៈកម្មការរបស់គ្នាសូមអនុមោទនា ប្រទេសជាកិច្ចចុងក្រោយមកពីក្រសួងឱកាសស្ទីកដើម្បីថ្លែងអរគុណដល់ម្ចាស់ឧបត្ថម្ភគ្រប់គ្រងអឺទីមួយគឺកណាសូមអរគុណដល់គុណចាស់វិរិយៈធម្មោទាថេនដែលលោកបានកម្ពុជានឹងហត់ណាស់អត់ជាគេអត់ជាណាថាវល់វល់អំពេកមានតរជំនួយការជំនួយការបានគុណចាស់វិរិយៈធម្មោនេះជួយ ហើយនាទី2សូមអរគុណដល់គុណចាស់ឡាគុណចាស់ឡាលោកវិរៈតាសៃឡោលោកកັບតែងខាងអអសរចនាលោកអសរណាអសរខាងលើនោះលោកស្នាដៃរបស់លោកហើយអរគុណដល់គុណចាស់ថាច់ដែរដែលលោកមកជួយតាក់តែងជួយបីបាញ់នេះបាញ់នោះហើយគេហៅថាតុបតែងផ្សេងផ្សេងហ្នឹងលោកមកជួយជួយឲ្យគាត់ចាស់ ជីតាខំម៉ូវិញលេងក៏លោកមកជួយដែរឥឡូវបានប្រចាំខ្ញុំបានមកទៀតពិតជាមានក្តីសុខអស់រីកទៀតតែសូមអរគុណបន្តទៀតគឺអ្នកអបថំខ្ញុំផ្នែកខាងគណៈកម្មការលោកលោកប្រធានលោកប្រធានលោកចេញស្នាដៃច្រើនអត់លើជាគេហើយនឹងបងបងសុខលឿន បើមិនបើបើឲ្យខ្ញុំមើលទេបើគាត់ឲ្យខ្ញុំមើលទេបើគាត់មកអូអូណែណែគាត់ស្ម័គ្រចិត្តមួយបម្រើប្រសងខ្ញុំធ្វើកាហ្វេធ្វើតែធ្វើធ្វើជាអីរាល់ថ្ងៃណែណែអរគុណណាហើយឧបត្ថម្ភបន្តទៀតគឺលោកអាចារ្យដើអាចារ្យដើហើយអរគុណ នឹងនឹងសហការីកូនចៅឬក៏អ្នកដែលឧបត្ថម្ភប្រសំរងថ្ងៃហើយនឹងម្ដងទៀតគឺលោកចាស់ដើហើយចាស់ដើនេះគាត់ក៏នៅជួយសម្អាតគួររងថ្ងៃគឺប្រហែលធ្វើទៅចង្ហាន់ប្រគេនសង្ឃហើយបន្តមកទៀតសូមអរគុណដល់យងចន្ទផលហើយយងចន្ទផលហ្នឹងគឺថាហត់ជាងគេដែរសូមអនុមោទនាអស់នេះយងណាហ្នឹងហើយហើយបន្តមកទៀតសូមអរគុណដល់យងអឺខាងសង្គ្រោះសង្គ្រោះមរណៈសង្គ្រោះយង ហើយកំសៀនសូមងើបឡើងទៅឲ្យគេស្គាល់ស្គាល់ធានមកបាទសូមអនុមោទនាហើយបន្តទៀតគេសូមអរគុណឲ្យលោកធៀបលីមសុភាពសូមជ័យឡើងដែរ40ត្រៃណែឯងសូមអនុមោទនាអឺហើយបន្តមកទៀតមិនថាគេទេទីគូនេះដល់ទីគូណានោះតាមក្រោយសូមអនុមោទនាខ្ញុំខ្ញុំភេងសូមងើបឡើងទីមកឲ្យស្គាល់ណោះសូមអនុមោទនាខ្ញុំពីភេង ហើយតែខ្ញុំរីខ្ញុំខលតែមកឲ្យវាស្គាល់ខ្ញុំរីក៏គាត់មកជួយគាត់តែងការហើយនឹងរកការការងារច្រើនណាណាអរគុណច្រើនអឺខ្ញុំមានច្រើនទៀតប៉ុន្តែមើលអ្នកសំខាន់សំខាន់ដែលអូអ្នកតតែងការបណ្ណាភាពភាពបណ្ណាភាពបណ្ណា អរគុណបានហើយអរគុណទាំងអស់គ្នាហើយហើយនឹងសំខាន់អរគុណដល់ញាតិញោមទាំងអស់គ្នាដែលមានសន្តិទឹកចិត្តមកជួយរួមចូលរួមក្នុងឱកាសនេះសូមឲ្យបានចំណាយប៉ុណ្ណឹងស្មើស្មើគ្នាយ៉ាងណាសូមអូស្រីកងមកទៀតប្រធានសហគមន៍ដែរបាទហ្នឹងហើយប្រធានស្រីកងហ្នឹងក៏សហគមន៍ហ្នឹងក៏ខំប្រឹងជួយផ្នែកខាងវិទ្យា កុំអីកុំអីស្មាតស្មាតកូនដែរខាងនោះអាចជួយកាត់បន្ថយច្រើនតែអីហើយហើយចាស់ទាំងអស់គ្នាសូមអរគុណដល់លោកទីគូលោកទីគូឯខាងជាស្រាមហើយយមសវណ្ណយមសវណ្ណហើយយមអឺលោកសុសរិនហើយនឹងយមសវណ្ណហើយយមផងថាអេទេវទេវទេវទេវទេវណាប្រឡងនឹងគូណាបានបងអស់គ្នាយមណា ទូរស័ព្ទហើយអត់ហ៎អូចំភៅចំភៅនោះធំហើយខ្ញុំចំភៅនោះគឺថាហត់មែនទេគឺខ្ញុំធឿមខ្ញុំអាខ្ញុំពេជ្រខ្ញុំបែខ្ញុំសឿនអីច្រើនវាខ្ញុំខាងក្រោយនេះគឺថាមកខ្ញុំប្រាក់អីពីដើមហ្នឹងមករហូតដល់មកពី10យប់អត់ទៅផ្ទះខ្ញុំហត់នឿយណាស់មកជួយកបតាយផងអីផង អ្នកស្មាតប្រយសូមអរគុណដល់លោកទាំងអស់គ្នាបានចំណាយបុណ្យនេះស្មើស្មើគ្នាសូមអនុមោទនីសូមអនុមោទនីញ៉ែអើយអនុមោទនីកថាអ្នកបុត្រសាភិគវេតោអរហតោសម្មាសម្ពុទ្ធាសនៈមោតេសាភិគវេតោសម្មា ហាសនមោតាសភិកវតោអរហតោសម្មាសម្ពុន្ធាសាវិហុទេវីមនោសាចមង្គលិនិអចិន្តយោងាកង្ខមាណាវណាចពាលិនងបណ្ឌតានងចសេវនាពោជាចពោចនិយានងអេតមង្គ កលមតមាំបតិរូបតេសវាសោចបំពេចកតបញ្ញតាអន្តសម្មាមនិតិយេតមាំកលមតមាំវិឧសាចញ្ញសេបញ្ញវិនិយោចសសេកតោសវាសិតាចញ្ញវាចាអេតមាំកលមតមាំមេតាបិតោបាធានំគុណតិរាសសង្ឃោអនាគុលាចកម្មន្តា เอตัมแมงกะละมัตตัมแมงติจะธรรมจริยาจะเนียติกานันจะสังกะโหอนาวัยเจียนิกามาเนตัมแมงกะละมัตตัมแมงปาปามาจะปานาจะสัญญโมอัปปมาตาจะธรรมเมสเอตัมแมงกะละมัตตัมแมงเกียรวจะนิเวตาจะสันตาไทยจะกตัญญตากาเลนะธรรม

ตัมแมงกะละมัตตัมแมงทันติจิตสาวิจสตาสมณะนัญจตาสนังกาเลนะธรรมสากายชาเอตัมแมงกะละมัตตัมแมงโมจะพระมจริยัญจาริยสาจานตาสนังนับเพียนสาจิกิริยาจะเอตัมแมงกะละมัตตัมแมงปะธรรมเอจัตตัญญาสนกาปะเตอสาวกังวิริจังเกม มังเอตัมมังกะละมัตตมังเอตาติสานิกาตวังสัพพะตมปราจิตาสัมปะตสาวทัญญาชานตตันเดสังมังกะละมัตตมันเตสปิติโยวิวัจจันโตมุสมอหิจังไรเป็นพวงทั้งหลายประเจงคือทาวลอยเจียเรเจงงานตาสัพพโรโกวินาสตโตสมอหิเราเต็มพวงระบอบเนเจียสาส បាចទៅមានទេភវៈកវណ្តរាយោអន្តរាយកំបីមានដល់អ្នកឡាយសុខៃទីគាយុកាភវៈសូមឲ្យអ្នកជាបុគ្គលមានអាយុវែងអភិវេតនសីលេសនិចំវទាបចាយិណោយតារោកាមេវតន្តេអាយុវណ្ណោพลังพอคือพอแต่ลายควรประกาศคืออายุมวยพอสมบูรณ์กายมวย សេចក្តីសុខមួយកំឡាំងមួយរមែងចម្រើនអស់កាលទៀនលេខដល់អ្នកណាមានសេចក្តីអនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រកបដីនឹងអ្នកដែលមានសេចក្តីគោរពប្រកត្រែងដល់បុគ្គលដែលជាអ្នកមានសេចក្តីចម្រើនដោយគុណមានសីលគុណជាដើមឬដែលចម្រើនដោយវ័យគឺជាប្រតិជាសាសនផលនៃចិត្ត ដែលជ្រះថ្លាក្នុងវរតនត្រ័យលោកផលនេះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់អាកាសថាចភុមាថាទេវនេគាមហាន្តិកាបញ្ញាណោអនុមោទនជារារាកានុកសារាសថាចភុមាថាទេវនេគាមហា ន្តិកាបញ្ញណោអនុមោទន្តជារងរាខណ្ឌរាជាណោអាកាសថាចភុមាថាទេវានិគាមហន្តិកាបញ្ញណោអនុមោទន្តជារងរាខណ្ឌរាជាណោអាកាសថាចភុមាថាទេវានិគាមហន្តិកាបញ្ញណោអនុមោទន្តជារងរា អាកានរបាយណោអាកាសថាចភុមាថាទេវានិគមហន្តិកាបញ្ញណោអនុមោទន្តចរង្គអាកានត្រណោ สัตยสัพเพปุรัติมายติสายสัตตาเวเรียสไัยหังกสัพเพปุรัติมายอนุติสายสัตตาเวเรียสไัยหังสัพเพปุรัติมายติสาย อเวรยสัพยหังกสัพเปตะเคนายะอนุติสายสันตาอเวรยสัพยหังกสัพเปปัญชิมายติสายสัตตาอเวรยสัพยหังกสัพเปปัญชิมายะอนุติสายสันตาอเวรยสัพยหังกสัพเปอัตตารายติสายสัตตาอเวรยสัพยหังกสั ปัพเพอุตตรายานุปิสายสันตาเวเรียสไทหังตสัพเพหิมายติสายสันตาเวเรียสไทหังตสัพเพอุปริมายติสายสันตาเวเรียสไทหังตสัพเพสันตาเวเรียหันตสัพเพตาหันตนัตตังคาหันตอาเกียปัจเจหันตอนิเกียหัน ន្តតិភាយង្កាហោនតអរោគាហន្តសបតៃសមិច្ឆន្ទសខៃអតានំបរិហរន្តតុកម្មបតាចនតុខាភិយមតាចនពៈសោកាបតាចនិសោកាហន្តសពេពេបានិណោព្រះពុទ្ធជាទីពឹង ជាបំណែងសព្វសានតាព្រះអង្គក៏ប្រាថ្នាទូលកសាងអកាយុរាប់ហើយកកាបាជាកណ្ដៀងកញ្ញគូបានត្រាជាសត្វយុតាជាគ្រូលើកុំឋានធ្វើកម្មជាកម្មរំលំនីក៏ថាគំបានតបយ៉ាងលំបាកប្រានគ្រប់ប្រយោជន៍ដល់សាមសានញោមសូមអនទេរសាចិត្តអាបង្គំខ្វានព្រះគុណកណ្ណាសាន ដូចជាទីពឹងសំកាលសន្តែងកាស្លាប់បងព្រោះចំណងកម្មជាគោលឲ្យវិលវល់អន់កោក្នុងគុកតូចនិងគុកធំហេតុតែមិនដឹងផងព្រះពុទ្ធតែខ្សែសំចិត្តខ្ញុំសូមនមស្ការនៅខប្របីពិតវិសេសសុទ្ធនៅឯណាកម្មបងនៅអវិជ្ជាគឺបណ្ដាញកិលេសហើយព្រះសង្ឃអង្គសាវកមានសម្រាប់ សទ្ធាត្រង់មកដោយគុណសាលត្រង់និងសមាធិបញ្ញានិងវិវត្តញ្ញាកិលគ្មានកំអាត្មាជាបញ្ញាខេតាចន្ទ្រកាជាកុសលញោមសូមអន្តរជ័យព្រះអរិយបង្គលជាផលព្រះតសពលជាមង្គលដល់សំសានខ្ញុំសូមនមស្ការលើកថាអន្តរជ័យបង្គំគុណទាំង៣គុណលលំត្រៃល យកការសូមបុណ្យកុនកុសលឲ្យបានដល់យើងទាំងណាពេញប្រស័តិរាដូចចរសាក្នុងទូលាយសូមឲ្យកុំចាត់បងអបមាំងក៏ទាំងឡាយឲ្យជាជាចាឆ្ងាយក្តីអន្តរាយកុំបីមានដោយកំឡាងភាពបញ្ញាលៀបជាប្រធានផងបញ្ញារស័យមានសម្បត្តិសានក៏មានមោះដោយគុណនមស្ការ Thank you. សូមអានិសង្ឃនោះដាក់បឋានដល់ពៀនហើយជាទេវតាសន្តិវិហារវាសេនីធោបេកាដេអូតិកាដេតហន្តហន្តាធម្មទាននេនភវានុពុจิតាសោខង្ករន្តេធវិហារមន្តលេធេរាយមៃជានវកាចភេកវោសារាមិកាទានបតីឧប បាសិកាគិមមាចទេសានិកមមាចអេសរាសម្បានពុតាមេតាវន្តទេចលៈ ជាយេបច្ចអន្តសម្ភវេសង្សេធជាតាអថវតបាទិកានេយានិកੰធម្មវរੰបដិយទេសាពេភិតងខាសង្ការន្តសង្ខយ៉ាងថាទុជារੰសតាំងធម្មោធម្មតរិយចបកលៀងអន្តសម្មាកោវហាថាយចហេតាយចអមហេរੰខន្តសោធម្មេសាពេ ភិធម្មចារិណោវត្ថังសាបាបណៃយាមធម្មេរិយាកវេទេទេសង្ជូនមេផលចំពោះទៅតាលមេសាបៃតាគុណគ្រូអពជាយេចាគុណយតេកាប្រំពីសន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសង្ជូនមេផលកុសលកានកានសំសព សិក្សាប្រធានបតុងយ៉ាងពេញចេកុសលកម្មង្កាតាប្រាំងករិយ៉ាងរមកាយេនវិជាមនសាទិតសេសុខតាំងកតាំងយេសัพ sanjino athiye chasatta asanjino katang punya phalang mai hang sape phiyaki bhavan katang suviti tang tannang punya phalang mai ye ye cha ta chasatta nachiya nan te te yong kantva nevete yam cam lokam ye satta jivan ta hara he តកាមនុញ្ញังโภชนังสัพเพละควันปมะมะเจตสาเตសូមអនុមោទនីសូមអនុមោទនីឆ្លងបុណ្យសូមអនុមោទនីបុណ្យកឋិនទានចប់ហើយសូមសន្យាជួបគ្នានៅពេលក្រោយជីវិតបាទប្រាប់ពុទ្ធប្រាប់ពុទ្ធសាសនា ញ៉ាំនេះចេះចេះចេះកម្ពុជាណាយោកម្ពុជាណាចង់លើកទៅណានោះបាទអឺមកសូមជូនដំណឹងទៅចេះព្រះអង្គខាងនេះគឺលោកនិមន្តមកបានតែ10ថ្ងៃទេបានតែ10ថ្ងៃទេឥឡូវបាន3ថ្ងៃ3ថ្ងៃហើយឥឡូវជើងសូមញាតបានបាទញាតយកទៅអរគ្នាថាជួយសម្បត្តិជនហោះលោកហើយ ជួយសម្បត្តិជូនហោមលោកទាំងអស់គ្នាយត្តយមណាបើថាបានប្រគេនហើយក៏ហើយបើថាមិនបានប្រគេនប្រគេនហើយព្រោះតែពេលលោកមិនមកទីនេះយើងបាន10ថ្ងៃហើយទៅមែលប៊ន10ថ្ងៃហើយឡើងពីឡើងយន្តហោមនៅមែលប៊នត្រឡប់ទៅស្រុកវិញហើយញាតិញោមចង់ប្រគេនប្រគេនហើយប្រគេនវិធីលៀបអបអីចឹងទៅ ហើយសូមបាទបរិយ័តយកណាដែលបានបញ្ជាកាលពីយប់មិញយើងមកកន្លែងអាត្មាជានោះជាត្បូងផកមកអូហើយយកទៅតាមគេនោះគេទៅហើយយកអឺ